Huh. Yeah, 45ដែលស៊ីជាសញ្ញាស្រែកប្រាប់ថា I'm for real សញ្ញានៅនឹងក្បាលរបស់ចុងរស់ loyalty លេខកូននៅនឹងដៃបងប្អូនយើង family ដែលជីលើកបន្ថែមស្រែកប្រាប់ថា my homie កំហឹងក៏មកដល់សត្រូវកាន់តែកើតសត្រូវចិត្តតែមានក៏ ឲ្យស្បែកសាច់ក៏ត្រូវហើមចង់នឹងអីទៀតកំពូលល្បិចស្មៀតណែនេះស្រាឆ្នាំគេហៅថាអន្តពាល Yeah I'm the cam boy with my mafia យ៉ាតែ MC សៃអ្នកលេង game for real មានអ្នកណាទៀតឲ្យចង់យ៉ាងណាទៀតឬចង់អត់សាច់ Yeah ដូចសកងងៀតបើគិតរាប់ទៀតរាប់20ជាតិបងប្អូនច្រើនណាស់ See for the real yeah កាត់ជីវិតក្មេងអន្តពាល C for the real G for the real រោគប្រាក់រោគមាសជាកុំឲ្យគេដៀល I'm for the real មើល real ធំធេងជួយមើលគ្នាគ្នាកុំឲ្យពួកវាវង្វេងដូចក្មេងសម័យថ្មីដូចស្រីសម័យឥឡូវសបាយខ្លាំងពេករហូតទៅដេកតាមផ្លូវចង់ឲ្យគេដៀលឬចង់ឲ្យគេសរសើរនិយាយមិនស្ដាប់គ្នាបដាពួកវាទៅតាមដំណើរកុំប្រហើកុំប្រហែកកុំបង្ហិនបង្ហោច កុំស្លាប់ដូចពួកគំរោះនៅឯអត់ប្រយោជន៍ Want to be real go to the real រៀនលេខរៀនអត់តរៀនអត់ចេះខ្មាស់អៀនខ្លាចអត់ខ្លាចឃ្លាតចង់មានចង់ល្អច្បាស់លាស់កិច្ចការចិត្តសាស្ត្រចៈធម៌ I'm for the real yeah I'm for the real see the real ស្គបគឺជាកប់ចិត្តត្រឡប់គឺជាគៀលហ៊ានស៊ីហ៊ានសងខ្លាចអីនឹងពាកគៀលប្រានមានចម្រោកតែបេះដូងនៅហាលវាលស្រោចមានសំឡេងដូចចាក់ទឹកដាក់ប្រទាលខ្ញុំជាក្រេបស្លាដែល fortify ផឹកមៀលក្រាប់ឡើងតែពេលរសៀលមានលុយទិញតែគ្រាប់ដាំផឹកឲ្យមាន feel I'm for the real going to kill up in the hill ឈរនៅទីខ្ពស់មើលធ្លុះពពវៀនសន្លប់ប្រចាមិត្តអាសន្លប់អទុយខ្វៀនថាមិនសូវស្ដីពួកអានេះវាកាន់តែហ៊ានបើកសោកកាច់ ក្មេងចាំងងាប់ទៅមិនស្ដាយនាងណាមិនខ្វល់បងថាដួងចិត្តបនលេង គេធ្វើឲ្យសបាយរំលេងត្រូវចេះលុយមកចាយ I'm for the real, C for the real, yeah.